សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យលុកចោលការដោះដូរនិងអភិវឌ្ឍតំបន់ព្រៃជុំវិញ ភ្នំតាម៉ៅនាព្រឹកថ្ងៃទី7ខែសីហា ឆ្នាំ2022សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល បាន ប្រកាសបញ្ជាឲ្យលុបចោលការដោះដូរនិងអភិវឌ្ឍតំបន់ព្រៃជុំវិញ ភ្នំតាម៉ៅ ក្រោយមានសំណុំពរជាច្រើន ពីសំណាក់ប្រជាជនកម្ពុជាសម្ដេចតេជោហ៊ុនសែន បានសរសេររៀបរាប់នៅលើ Facebook ផ្លូវការរបស់សម្ដេចថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃមកនេះមានសំណុំពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានបញ្យល់ថាសួនសត្វភ្នំតាម៉ៅមិន មានប៉ះពាល់ក៏ដោយ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា1លុបចោលទាំងអស់នៅរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរនិងអភិវឌ្ឍទី2រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្មទី3ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ នៅលើដីដែលបានឈូសឆាយសូមអរគុណចំពោះបងប្អូនជនរួមជាតិដែល បានចូលរួមផ្ដល់យោបល់ប្រកបដោយការស្ថាបនាការ ប្រកាសរបស់សម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីខាងលើនេះត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសបានសម្ដែងការគាំទ្រក្នុងនោះក៏មានវត្តមានរបស់អ្នកអង្គញាលេងនវត្រាអគ្គនាយកក្រុមហ៊ុនលេងនវត្រាគ្រប់ ក៏បានប្រកាសពីគោលជំហរគាំទ្រសេចក្តីសម្រេចរបស់សម្ដេចតេជោហ៊ុនសែនផងដែរសូមរំលឹកថាកាលពីពេលថ្មីថ្មីនេះមហាជននៅលើបណ្ដាញសង្គមជាច្រើនបានសម្ដែងការមិនពេញចិត្តនិងបានចេញមុខតវ៉ាក្រោយពីមានការឈូសឆាយព្រៃឈើតំបន់ភ្នំតាម៉ៅយ៉ាងណាក្រោយពីមានប្រតិកម្មនិងតវ៉ាជាច្រើននោះនៅព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2022នេះសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសបញ្ជាឲ្យបញ្ឈប់សកម្មភាពទាំងអស់និងតម្រូវឲ្យក្រុមហ៊ុនដែលបានឈូសឆាយព្រៃឈើតំបន់ភ្នំតាម៉ៅដាំកូនឈើឡើងវិញនៅលើដីនោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ